ជាញោមញាតជាចំនួនច្រើន ដែលតែងតែយល់វាមិនត្រឹមត្រូវនឹងយល់ខុសហើយវត្តដោយសាមមានអ្នកដែលមកនាំ ប្រាប់នោះឲ្យកាន់តែខុសខ្លះថា មនុស្សដែលស្លាប់ទៅហើយមិនទាន់ទៅឯណាទេវិញ្ញាណនៅកវែលកវែលតែចិនរៀងផ្ទះនេះឯងចាំរំពឹង មើលថាកូនចៅញាតមិត្តគេនឹងធ្វើបន់ ឈាបនកិច្ចខ្លួននឹងយ៉ាងណានោះចាំមើលកូនចៅគេធ្វើពិធីណាក្នុងឱកាសថ្ងៃនេះជាថ្ងៃដ៏ប្រសើរពិសេសបំផុតអត្តមាភាពសូមជម្រាបថាអ្នក ដែលលះលោកទៅហើយអិតបាន ដឹងបានឮអិតបាននៅក្រវែលនឹងផ្ទះក្នុងភូមិអីទេនេះជាពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់សម្ដែង ព្រោះមនុស្សដែលលះលោកទៅហើយមុននឹងបាត់បង់ជីវិតវិញ្ញាណចេញទៅ គឺបុគ្គលនឹងត្រូវរីរោគភពថ្មីដែលត្រូវទៅកាន់ទីនោះតាមពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកជាឧបមាបិដូចជាសត្វតង្កូវបាក់ខ្នងធម្មតាតង្កូវបាក់ខ្នងបើវានឹងត្រូវបោះជំហាន បន្តទៅមុខទៀតឬទៅតោមេឃណាឈើណាទៅទៀតវាត្រូវអើតក្បាលខាងមុខចឹងជើងខាងក្រោយ វាទប់ជាប់នឹងបង្គំចឹងក្បាលខាងមុខអើដើមតាំងរេងាករីរោចឹងរោមេឃណាមេឃឈើណារបស់ណាដែលទីពឹងបានសម្លឹងឃើញច្បាស់លាស់ហើយបានក្បាលខាងមុខជើងខាងមុខនៅចាប់ចោល អានឹងទៅកាន់ភពថ្មីដែរតែចាប់ចោលគឺឃើញភពដែលត្រូវកើតបានលែងជើងទៅឋាននៅក្នុងភពហ្នឹងទីភពថ្មីតែក្រណយើងមិនដឹងថាបុគ្គលនឹងទៅឋានក្នុងភពណា ទីណាកន្លែងណាយើងអត់ដឹងទេអានឹងកិនជាការដែលព្រះសម្មាសម្ពុទ្ធឧសន្តែងប្រាប់អបិញ្ចឹងហើយតើមានអ្វីដែលនឹងអាចនៅរំពេចរំពឹងមើលថាកូនចៅ ធ្វើកម្មវិធីឯនៅខ្លួនឯងអត់មានដឹងទេនឹងសម្ភារៈតែបញ្យល់ឲ្យច្បាស់លាស់ឈប់ទៅជឿគេថាងប់ហើយនៅពេលរំពឹងមើលកូនចាំអត់នឹងសំញញាក់ជ្រាបអត់មានទៅដឹងអីទេសំបីកូនចៅយំបោកខ្លួនត្រាំដីទៅតែរូងរំសាយកែសាសក់នងយំទៅល្បាត់ស្មារតីអ្នកដែលលោកអត់បានដឹង អត់បានទទួលដឹងឮអីតិចសោះត្រង់នេះចង់បញ្ជាក់ថាពុទ្ធសាសនានោះមិនទាក់ទងអីនឹងខ្មោចទេខ្មោចដែលងាប់ហើយអត់លះលោតែមិនទាក់ទងអីនឹងសាសនាទេ គឺវិញ្ញាណទៅកាន់ទីភពថ្មីហើយកតិតងបាននឹងពុទ្ធសាសនាតែកាលដែលកើតមានជីវិតរស់ដូច មនុស្សយើងទេ កាត់ប្រព្រឹត្តអំពើកុសលកម្មផ្សេងផ្សេងមានការធ្វើទានរសាសិលចម្រើនភាវនាចម្រើនវិបស្សនាអីជាដើមនៅជាអានឹងហើយកាត់សន្សំពូជធាបុណ្យនឹងសម្រាប់ក្រិនជាទីពឹង ក្នុងពេលដែលកលះលោកទៅកាន់លោកក្នុងបើតដាច់ខ្យល់អត់មានមេតិតោមិនបានទៀតទេសូមឲ្យញោមញាតឈប់យល់ខុសទៀតពុទ្ធសាសនាមិនទៀតតោនឹងខ្មោច ហើយចុះបើមិនតេតងនឹងកម្ពុជាយើងប្រពុកកម្មវិធីនេះទាំងម៉េចថានឹងកម្មវិធីមនុស្សរស់តែគេធ្វើណាកូនចៅសាច់ញាតិដែលរស់តែគេធ្វើណាជាកិច្ចតបស្នងសងគុណរបស់ពុព្វការីជនសមយលអញ្ចឹងណាបងជាកាលយើងធ្វើតិកេណានុបទានការឧទ្ទិសបុណ្យទៅទៀតអ្នកដែលស្លាប់ហើយអត់ទាំងដឹងបានទទួលទៀតសំបញ្ជាឲ្យច្បាស់ដល់ចា អានឹងជាកិច្ចរបស់ពន្យើងទេអ្នករស់ដែលត្រូវធ្វើនោះនឹងសំជ្រាបចាស់អើយដូចជាការដែលព្រះសង្ឃលោកនិមន្តមកនេះថានិមន្តព្រះសង្ឃមកបាំងស្គលការបាំងស្គលនីតិសោញោមញាក់ខ្លះថាសោតធ្វើហ្នឹងឲ្យខ្មោចនឹងឯងស្ដាប់អានឹងក៏កាន់តែខុសទៅទៀតអត់ទេ អ្នកដែលស្លាប់ទៅហើយទៅជាភ្នែកច្រមុះដាល់កាយស្លាប់មុនជីវិតអើគ្មានទៅជាឯណាទទួលសូរសំឡេងឲ្យបាន គ្មានភ្នែកឯណាទទួលរូបបានគ្មានច្រមុះឯណាទទួលក្លិនបានដានណាទទួលជ្រោះជាតិបានកាយឯណាទទួលការប៉ះពាល់បានអត់ទេនេះសំខាន់ប្រសង់ដែលលោកមកសោតធឿននេះសោតជូនញោមញាតពុទ្ធបរិស័ទដែលនៅរស់ដែលមិនទាន់ លះលោកឯតាស្ដាប់នោះក៏ដើម្បី ស្ដាប់ហើយកើតសង្វេគចំពោះអាយុសង្ខារសពសត្វទាំងឡាយដែលកើតមកហើយរមែងតែងតែមានការផ្លាស់ប្ដូរទៅជាធម្មតាអត់មានសូត្រអីខ្មោចទេតែបើនិយាយពី អានិសង្សនៃការបាំងស្គលនោះ ព្រះសង្ឃលោកស្វាតស៊ីឲ្យសង្ឃវេជនីយធัวញោមញាតស្ដាប់ឲ្យកើតសង្វេគសង្វេគគោរពក្នុងការស្ដាប់ធឿដល់ចប់ធឿហើយក៏ញោមញាតឧទ្ទិសកុសលផលបុណ្យនៃការស្ដាប់ធឿនឹងជូនដល់ទៅបុគ្គលដែលលះលោទៅហើយធ្វើតាមរយៈយ៉ាងទេបើថាឲ្យផ្ទាល់ម្ដងអត់បានទេញោមញាតស្ដាប់ឲ្យបានឧទ្ទិសជូនទៅអ្នកដែលស្ដាប់ ដោយឧបាសកគង់ញញោមញាក់កងយ៉ាថាឧទ្ទិសជូជាពស់លោកឧបុកឈ្មោះគង់ញញាតមានឈ្មោះគង់ញឧទ្ទិសយ៉ាទេការឧទ្ទិសនឹងទីសោក៏អត់ប្រកាសអ្នកណាដឹងទេប៉ានឹងជាកម្មវិធីដែលផ្សព្វផ្សាយនៅកុសលធម៌ជូនជាពលដែលលះលោកទៅហើយតិកណានុប្រធានដូចគ្នាអត់ទិសដូចតែគ្នាអញ្ចឹងបានត្រង់អ្នកនោះទទួលបានបានយើងអត់ដឹងទេអានឹងជាកម្មវិធីរបស់យើងអ្នករត់ទេ នឹងសំបញ្ជាសេចក្តីអីយល់ចឹងគឺថាមកតាកតងទាំងមនុស្សរស់ទេពុទ្ធដោយអាត្មា ក្នុងឱកាសនេះលោកអាចារ្យនឹងក៏ថាឲ្យអាត្មានឹងអធិប្បាយសម្ដែងនៅធម្មនិកថាពុកក្នុងកម្មវិធីបុណ្យជាបណកិច្ចនេះបន្ទធម្មនិកថាដែលអាត្មានឹងសម្ដែងសម្ដែងជូនញោមញាទាំងអស់គ្នាអ្នកឯងស្ដាប់ បើថាអាត្មាសំដែងឲ្យខ្មោចស្ដាប់អាត្មាមិនសំដែងទេទៅវត្តវិញហើយព្រោះគ្មានពិធីបើថាសំដែងឲ្យញោមញាតនៅនេះស្ដាប់អាត្មាសំដែងទៅតាមពុទ្ធសាសនាព្រោះញោមញាតភ្នែកនៅមើលឃើញទីជានៅឮជាមកធំក្លិនដាតទទួលរសជាតិកាយទទួលបានទាំងអស់ហើយត្រូវនិយាយឲ្យអ្នករស់តែស្ដាប់ដើម្បី ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាទុកសម្រាប់ជីវិតរបស់មនុស្សទាំងឡាយទូទៅនឹងមាន12ក12កប៉ុន្តែទុកដែលសម្រាប់ធំជាងគេបំផុតមាន4ទុកទី1គឺការកើតជាតិទេការកើតនេះកើតនៅខណ្ឌកើតនៅខណ្ឌ5ណា អាហ្នឹងក៏ជាទុក្ខពលប្រាំជាតិបិទុក្ខាការកើតនឹងជាទុក្ខប៉ុន្តែយើងខ្វះបញ្ញា យើងមានមើលសេចក្តីទុក្ខឃើញណាក្នុង ការកើតនៃខណ្ឌហ្នឹងការកើតរួចហើយទី2ជារាទុក ជារាក្រំគ្រាអាចការចាស់ក្រំគ្រាក៏ជាទុកព្រះសម្មាសម្ពុទ្ធលោកសម្ដែង5អញ្ចឹងបើយើងក្រាន់តែលឺអា គឺដល់តែជាទៅវាខ្វះបញ្ញាអត់បានពិចារណាទោះបីភ្នែកឃើញក៏វាគ្រាន់តែឃើញអត់បានពិចារណា នៅ ក្នុងលក្ខណៈដែលជារានឹងទេ ជារាគឺត្រត្រោមក្រំគ្រាណាយើងឃើញហើយលោកឪពុកយើងបាសក់គំញោជាដើមចេះជារាត្រត្រោមក្រំគ្រាណាក៏ជាទុំនេះនៅមុខនេះបាសិកាប៉ំនេះប៉ំអញ្ចឹងហ៎ នេះងក់ងងល់នេះនេះអង្គុយទៅជាងការចង់ដល់កន្ទីលហើយនេះជារៀបហ្នឹងហើយអូតែនិយាយយ៉ាងបានធៀបស្រេចតែឯងធៀបនេះអានេះជារៀបនឹងមើលទៅអានឹងឯកសាររបស់យើងហើយឃើញកាត់លំបាកប៉ុណ្ណាអុយសើថាបាសិកាប៉ុបនឹងកាត់កើតមកអញ្ចឹងឯងហើយជារៀងឯងថាអត់ទេកើតមកកុមារភាពតោជាទេរៈនៃចម្រើនលូតលាស់ វិវត្តនាការរហូតដល់រូបពេញរាងពេញមុំពេញអីទៅមានគូគាត់ណាជារីអាទៅទៅសង្កត់ដល់បាត់អានេះត្រូវត្រង់គាត់ជាតុងមើលគាត់មានធ្វើអីស្រួលសំបីតដើរក៏កោងកោងតោងមុខតោងក្រោយអង្គុយក៏ពិបាកអីក៏ពិបាកអាពិសាក៏មិនសូវបានទទួលទានតន័យក៏បានឈឺសពសារពាង្គកាយដោយសេចក្តីក្រំគ្រានឹងវាសង្កត់ចឹង ណាជាទុកអានេះជាទុកឯមិនមែនមិនជាសោកទេបើយើងខ្វះការមើលទៀតឬអាចជាក្រមគ្រានេះវារិញវារិញទៅឲ្យជំងឺណាវារិញទៅឲ្យជំងឺណាទី3ហ្នឹងគឺព្យាធិគឺជំងឺរិញទៅឲ្យវាអាចជំងឺនឹងទៀតសោតក៏កាចសាហើយជាទីបំផុតព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងណដ្ឋិព្យាធិសមារយោ គ្មានសត្រូវឯណាដែលកាចសាហោបអាហារនិងជំងឺនឹងទេញោមញ៉ែមើលមកនេះដែលឈឺទៅសម្រាប់នៅ មន្ទីរពេទ្យជំងឺកលាចុកចាប់ស្រែកយោយាយបង្រាស់ឆ្វេងបង្រាស់ស្ដាំព្រោះយើងអ្នកដែលមិនឈឺអត់ដឹងតែកលាឈោលមើលរីឯអ្នកឈឺស្រែកយោយាយពេញតែនឹងមើលមិនឃើញបាទមើលអាណាដែលមេឈឺនោះមិនឃើញទៀតបាទ ជួយក៏ជួយវាមិនបានមានអវិជ្ជបណ្ឌិតដែលយកឆ្នាំ ទៅរងាប់ជំងឺនឹងបានទៅហើយជួនកាលក៏រងាប់បាន ជួនកាលក៏រងាប់វាមិនបានទៅទៀតអានឹងក៏ជាទុកដែរពេលណាស្រែកយោយាឈឺចុកចាប់នឹងមានសេចក្តីសុខណាស់អានឹងគេថាព្យាធិទុំហ្នឹងយ៉ាងបានទី4មរណៈទុកសេចក្តីស្លាប់នោះក៏ជាទុកធំបំផុតសម្រាប់មនុស្ស ពេលនេះចិត្តស្លាប់ដកចង្កាមិនតែហេបតហប់ហឹមតែស្លោឈាមហ្នឹងស្រួលយ៉ាងណានេះជាសេចក្តីទុកសម្រាប់ជីវិតរបស់មនុស្សអបាសកគង់ញកិតបានទទួលគ្រប់ហើយមរតកហ្នឹងកើតរួចហើយចាស់ហើយឈឺហើយស្លាប់ហើយ រ៉េទទួលគ្រប់ទាំងអស់ចប់នៅឡើយតែយើងរើគ្នានេះកំពុងតែឆ្ពោះមុខធ្វើដំណើរទៅតាមអបាសកកងញអហ្នឹងដែរឃើញទេយើងទាំងអស់គ្នានេះកើតក៏កើតរួចហើយហឹមឃើញទេចាស់ក៏កំពុងតែចាស់រាល់តែពេលរាល់តែវេលាចាស់នេះ ជារានេះវាលោមមកក្រោបមកសង្កត់មកលេបរូបរាងកាយរបស់យើងអត់ឲ្យយើងដឹងខ្លួនទេយើងថ្ងៃនេះដែលកំពុងតែអង្គុយក្នុងពិធីបុណ្យសពមិនយើងប្រឹងមាញ់មិនយើងសើមាញ់ទេណាថ្ងៃនេះចាស់ជាងមាញ់គេតែប្រព្រឹត្តដូចជាថ្ងៃនឹងយប់ព្រះអាទិត្យនឹងរះឡើងថ្ងៃយប់ទៅវិញយើងអត់បញ្ញាសមានតអត់ តេតងអីទៅនឹងថ្ងៃយប់នៃព្រះអាទិត្យតែមានបញ្ញាថាជីវិតសង្ខាររបស់យើងវាតេតងទៅជាមួយគ្នាព្រះអាទិត្យរះឡើងថ្ងៃយប់ទៅនាំសង្ខាររបស់យើងទៅកាន់ចាស់ក្រមគ្រាអព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបើថ្ងៃនឹងយប់มันកន្លងទៅ ជីវិតក៏មិនរួញថយចុះដែរអាយុរបស់ឯនឹងប្រព្រឹត្តទៅតាម ថ្ងៃនឹងយប់នឹងដូចជាកង់រទេះដែលវិលទៅតាមក្បាលក្រពើនៃរទេះយ៉ាងនោះតែមើលនៅស្រុកនេះមានរទេះគោតែយ៉ាងមើលគេបោទៅអាកង់នោះវិលតាមអាក្បាលក្រពើទៅជាប់ក្បាលក្រពើក្បាលក្រពើទុកដូចជាយប់នឹងថ្ងៃ កង់រទេះនឹងទុកដូចជាអាយុសង្ខារបើវាចាស់ទៅតាមរត់តាមហ្នឹងហើយយើងអត់ដឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ ម្យ៉ាងទៀតលោកសម្ដែងថាយប់នឹងថ្ងៃតែងកន្លងទៅជីវិតរបស់សត្វទាំងឡាយតែងអស់ទៅអាយុចេះតែអស់ទៅថយទៅដូចទឹកស្ទឹងតូចហ្នឹងយើងមើលទឹកស្ទឹងតូចវាមានទឹកដល់ខែប្រាំងឡើងវាខាស់ទឹកចេះតែរីរីអស់ទៅអស់លី នៅតែស្ទឹងទៅទេទឹកអស់លីយ៉ាងណាមិញអាយុសង្ខាររបស់យើងប៉ុណ្ណឹងឯងឥឡូវធ្វើឧបមាថា អាយើង បានអាយុ90ទៅចោអាយុ90បើយើងដឹងកំណត់ថា90ទៅចោតែអាត្មា83ឯនៅសល់ប្រមាណដកមើលហ៎ដកមើលមក90ឥឡូវ83នៅសល់ប្រមាណហ្នឹងវាជាខើចទៅចឹងអ្នកទាំងឡាយរាល់គ្នាក៏ដូចតែគ្នាអញ្ចឹងអើវាជាថយចុះថយចុះ ប្រអស់ទៅដូចជាស្ត្រីដែលត្បាញសម្ពាន់ស្ត្រីដែលត្បាញសម្ពាន់មិនមកអំបោះដែលគិនតោងរនងត្បាញមិននៅវែងខាងមុខតែត្បាញទៅជាត្បាញទៅបានជាសាច់សម្ពាន់កលែងបញ្ជាកលែងទៅក្លែងទៅជាអស់វាអស់អំបោះថ្មីឈឺដែលគេតងលោកធៀបឧបមាឲ្យយើងពិចារណាឃើញចឹងបានសេចក្តីស្លាប់ ហើយនឹងកើតមានដល់យើងទាំងអស់គ្នាជីវិតមិនរួចឥឡូវបញ្ជាឲ្យតែយើងនៅតែមួយទៀតណាកើតរួចហើយចាស់កំពុងតែឈឺកំពុងតែឈឺនៅតែមួយទៀតដែរនេះកុំភ្លេចកុំប្រហែលហើយបើវាតាមដំណើរវាថាកើតចាស់ឬបានឈឺបានស្លាប់ចុះបើអ្នកខ្លះកើតឬវាអត់មាន ចាស់ផងឈឺស្លាប់ຕ້ອງក្មេងខានចាស់ទៅទៀតបានចាស់បងយ៉ាងទាំងម៉េច អានឹងវាអត់ទៀងបើថាវាទៀងទៅណាកើតចាស់ហើយបានឈឺបានស្លាប់ប៉ុន្តែវាមានតាមតំណើយណាប្រព្រឹត្តទៅតាម យើងគេតែកលាស់ស្ដាប់តំក្មេងមានចាស់ឯណានឹងកើតឈឺស្លាប់ណាអត់បានចាស់ទេព្រោះយើងបាននៅដល់ចាស់នោះសំណាងហើយដូចក្នុងមួយឆ្នាំ365ថ្ងៃយឆ្នាំចាស់ណា ឆ្នាំឆ្លូវនោះ365ថ្ងៃក្នុង365ថ្ងៃជីវិតសត្វលោកទាំងអស់នឹងពុះពៀឧបសគ្គក្នុង365ថ្ងៃមួយឆ្នាំហ្នឹងឆ្លងកាត់សុខផងទុកផងជំងឺរោគាលំបាកសពបែបសយ៉ាងខ្លះក៏ឆ្លងផុតខ្លះឆ្លងអត់ផុតទេ ត្រូវបាត់បង់ជីវិតពាក្យកដាឆ្នាំចុងឆ្នាំ ខ្លះទៀតបងថ្ងៃគេចូលឆ្នាំហ្នឹងឯងថ្ងៃចូលឆ្នាំអានេះឆ្នាំខ្លះថ្ងៃឡើងស័កហ្នឹងឯងនេះអត់ឆ្លងផុតអានេះយើងមើលមើលដំណើរជីវិតឥឡូវយើងបានឆ្លងផុតហើយឆ្នាំឆ្លូវរាំចានឥឡូវឆ្នាំខាលហែហែលកំពុងតែឆ្លងកាត់សេចក្តីទុក្ខសោកសោកបែបស្អាតនៃជីវិតរបស់យើងទាំងអស់គ្នាអានេះត្រូវយើងដឹងយើងពិចារណាអញ្ចឹងនឹងកុំឲ្យប្រហែសទ្វេ សម្រាប់យើងអ្នកដែលមានជីវិតរស់នៅនោះនឹងលោកឲ្យពិចារណាអញ្ចឹងដែរព្រះសម្មាសម្ពុទ្ធជាបរមគ្រូត្រង់ត្រាស់សម្ដែងនឹងពូភិក្ខុធម្មនាលភិក្ខុទាំងឡាយអាយុរបស់មនុស្សទាំងឡាយនេះតិចណាស់ព្រះអង្គប្រាប់ពមាប្រមាណនឹងវាតិចណាស់សត្វដែលត្រូវទៅកាន់បរៈលោក អង្គពលស័តដែលទៅទៅកាន់ត្រូវទៅកាន់ប្រាក់លោកគួរធ្វើកុសលគួរព្រឹត្តអចរិយធម៌សត្វដែលស្លាប់ហើយសត្វដែលកើតហើយឈ្មោះថាมันស្លាប់มันមានទេមនាលភិក្ខុទាំងឡាយអាយុរបស់មនុស្សទាំងឡាយនេះតាច់ណាអមានត្រឹមតែ100ឆ្នាំទេថាអាយុមនុស្សមាន100ឆ្នាំ ហើយដែលព្រះអង្គប្រាប់ថាអាយុមនុស្សមាន100ឆ្នាំ រយៈកាល2566ឆ្នាំហើយណាពុទ្ធិកាហ្នឹងណាយើងមើលច្រងមកដល់មកឥឡូវវាជាខើចទៀតហើយដូចថាអាយុត្រឹម100ឆ្នាំឬថយចុះបន្តិចក៏មានលើសជាងបន្តិចក៏មាន តែ100នឹងលើសជាង100ដូចជាក្រក្រៃលែងជាទីបំផុតมันងាយស្ទុះទៅដល់ដែរ មើលបាសក់កងញោបាន75ហ្មងអើបាន75ញាអាត្មានឹងបាន83នឹងស្ទុះបានប្រមាណនឹងស្ទុះបានប្រមាណទេអើអានឹងនិយាយនេះមិននិយាយឲ្យតែញោមញាតស្ដាប់ទាំងអស់គ្នាអាត្មានេះធ្វើអត្ថាធិប្បាយបរិយាគាត់ដឹងខ្លួនរួចហើយអានឹងមិនឲ្យតែញោមញាតអ្នកស្ដាប់ទេទាំងអស់គ្នាហ្នឹងបានថាសัตว์ដែលត្រូវទៅកាន់បរៈលោកនឹង គួរធ្វើកុសលគួរប្រព្រឹត្តព្រមចរិយធម៌នេះលោកប្រាំចាដាស់តឿនព្រោះអ្នកដែលស្លាប់ទៅហើយគ្មានស្ពាយឲ្យយកទៅរួចទេ មើលបាសក់គង់ញោនេះស្ពាយឲ្យយកទៅបានអត់បានទេទៅបាត់គ្មានទ្រព្យសម្បត្តិរបស់អបាសកគំញោឯណាទៅតាមអបាសកគំញោទេវាអាឡៃម្ចាស់វាតែងើបថាអញទៅតាមអត់ទេណាតែដេកកែមួយ តាមស្អីមួយក៏អត់ទៅតាមម្ចាស់អាអ្នកដែលទៅតាមយកបាន មានផលរបស់កុសលដែលធ្វើបានព្រះអង្គថាគួរប្រព្រឹត្តព្រមគួរធ្វើកុសលកុសលគឺធ្វើទានបរិច្ចាគទានមាន ការជួយ សង្គ្រោះធ្វើកុសលផ្សេងផ្សេងហ្នឹងហើយនឹងប្រព្រឹត្តព្រមចរិយធម៌គឺរក្សាសិលចម្រើនសមាធិចម្រើនវិបស្សនាព្រះអង្គប្រាប់ថា ប្រាប់កុំឲ្យយើងនឹងប្រហែសពេកព្រោះយើងត្រូវទៅទៅកាន់ប្រលោកក្រាញមិនបានទេ ក្រាញអត់បានទេនៅមិនបានទេ មានអាណាមួយដែលចង់ស្លាប់នឹងបើក្រាញវាមិនបានបានព្រះអង្គទ្រង់សម្ដែងថាសភាវៈ4យ៉ាងដែលគេហាមខ្វិតវាអត់បានសភាវៈទី1គឺអជារិយក្រមគ្រានេះណាហាមបានអត់ហាមបានទេណាវិញ្ញាណពិភពលោក ខាងវិទ្យាសាស្ត្របច្ចេកទេសគេមិនមែននៅស្ងៀមទេគេខំស្រាវជ្រាវចម្រាញ់រោអសន្នាដើម្បីទប់នឹងចាស់ជារានឹងឲ្យមនុស្សយកមកពិសាទៅលេបទៅទប់ក៏អវិជ្ជាគេគេរោយូរឆ្នាំណាស់ហើយអសតការរៃនឹងរាប់ពាន់រាប់ម៉ឺនខំស្រាវជ្រាវណាប្រានឹងវាមាន ប្រយោជន៍ណារោវាមិនតាន់ឃើញទេហើយរោ កើតអត់សតដែលយកមកពិសាយកមកលេបទប់ឲ្យចាស់នឹងមិនទាន់ឃើញរកផ្សំយកអសតយកមកលៀបលូនពីក្រៅទៀតមានតែយកមកលៀបលូនពីក្រៅទៅជួយទប់កុំឲ្យវាចាស់ធ្វើយ៉ាងណាក៏នៅតែរមទាំងឃើញនេះឥឡូវរមទាំងឃើញអត់អសតមានទេបើធ្វើអត់ឈ្នះបើខ្លាំងណាស់ក្រិនតែពញាបានយឺនតែឬពុំនោះសក់គឺឆ្ពិនភ្នែកគឺឆ្ពិនភ្នែក លាបមកផាត់ទៅក៏វាជ្រីវជ្រួយខ្លះទៅ ទៅលាងអានោះអស់ទៅញ៉ៅឡើងវិញអានឹងគេថាដែលអាត្មាសម្ដែងចង់បញ្យលអ្នកវិទ្យាសាស្ត្រគេមិននៅស្ងៀមទេពីความស្រាវជ្រាវអ៊ុយកុំអស់ចាស់ណាទុបអត់ឈ្នះទេវាអាចរោគីនេះអសតការីគេខំដកស្រង់ពិសោធន៍ស្រាវជ្រាវយកមកទុប និងជំងឺដែលកើតឡើងគ្រប់ប្រភេទទាំងអស់រោគអីក៏មានជំងឺមានថ្នាំគេយកមកព្យាបាលដែរបើទប់បានតែរោគជំងឺនៅតូចតាចតែទៅដល់វាធ្ងន់ទៅទប់មិនក៏មិនឈ្នះនៅតែមិនឈ្នះចឹងដែរជួនកាលអាចកម្ចាត់រោគបានដោយសារអាយុមិនទាន់អស់ទេក៏ជួយព្យាបាលទៅវាបានជាស្អីតែអាយុអស់ហើយ ទៅអត់រួចទេនេះបាសក់កងញយដល់ពេលវាអស់ហើយស្អីក៏ជួយមិនរួចដែរនៅអាត្មាមកមួយថ្ងៃឃើញតែមិនទាន់ផុតទៅឃើញគេដាក់ខ្យល់អុកស៊ីហ្សែននឹងជួយហើយជួយឲ្យមានខ្យល់តណាមចេញចូលបើនៅ តែ ជួយមិនឈ្នះទៀតអត់មានបតិទេនេះសភាវៈទី2ដែរអត់ដែលជួយវាបានជួយជួយឲ្យជាពីស្លាប់បានទី3ណាឃើញទេ ជារាកតុម្បានជាអធិកតុម្បានសេចក្តីស្លាប់កតុម្បានហើយនឹងផលរបស់កម្មផលរបស់កម្មទុកមិនឈ្នះទេតែធ្វើឲ្យត្រូវតែឲ្យផលអានឹងយ៉ាងនឹងសូមអញ្ញញាជ្រាបឥឡូវសូមពន្យល់ពីផលរបស់កម្មប្រញោមញាខ្លះក៏នៅតែមិនយល់ផលរបស់កម្មធ្វើឲ្យផល ធ្វើឲ្យបានផលដល់ខ្លួននៅតែអត់យល់តែមិនស្បាត់កម្មនឹងជាភាសាបាលីខ្មែរយើងយកមកប្រើជាភាសាបាលីតាមពេចបាលីថាកម្មៈយើងប្រើជាភាសាខ្មែរថាកម្មកម្មនេះប្រែជាភាសាខ្មែរសត្វថាអំពើឬការងារដែលមនុស្សគេធ្វើនឹង គេហៅកម្មហើយបល័យប្រែកខ្មែរតែយើងធ្វើធ្វើការងារសងៃតែរវើងណានោះកម្មហើយដល់កាលណាវាបានប្រយោជន៍នៃការងារធ្វើក៏ផលរបស់កម្មបល័យហើយផលៈផលរបស់កម្មដូចញោមញាតយកដើមឈើទៅដាំដើមអីក៏ដើមរុក្ខជាតិដើមស្វាយដើមដូងអាចដែលយកទៅដាំហ្នឹងអានេះជាទូកម្មហើយដែលយើងដាំដល់ដើមឈើនឹងវាស្រៈឈុំចម្រាស់ លាស់ឡើងគ្រប់វិញវាចេញ ផ្លែផ្កាមកឲ្យផ្លែផ្កានឹងជាផលរបស់កម្មដែលយើងធ្វើនឹងផ្ដោះឲ្យឲ្យទប់អត់ឈ្នះតែមកយើងដាំដើមឈើទៅដល់ពេលផ្លែផ្លែផ្កាផ្កាទៅទប់មិនបានឈ្នះដល់មកអត្រានឹងនិយាយពីរុក្ខជាតិទប់ឈ្នះតែអញ្ចឹងបើការងារដែលយើងធ្វើយើងរៀនវិជ្ជាឲ្យផ្សេងផ្សេងអ្នកណារៀនអីចេះហ្នឹង ណារារៀនអីចឹងធុធីបអបមាណអ្នករៀនភាសាអារៀនភាសាអង់គ្លេសចេះអង់គ្លេសចាំនិយាយប្រកអាចេះហ្នឹងហើយជាផលរបស់កម្មដែលរៀនណារៀនហ្នឹងជាទូកម្មមិនណាណារៀនមិនចេះបើអត់មានទេតែរៀនអីចេះហ្នឹងហើយរៀនជាទូកម្មតែចេះអាហ្នឹងជាផលរបស់កម្មហើយទប់ឲ្យឈ្នះទេប៉ុតឲ្យយើងខ្វះបញ្ញាអត់យល់ ព្រះសម្មាសម្ពុទ្ធលោកបញ្ជាក់ថាផលរបស់កម្មទប់មិនឈ្នះទេតែធ្វើត្រូវតែបាន ស្អីក៏បានអានឹងសូមឲ្យជ្រាបចឹងពីសភាវៈ4យ៉ាងដែលហាមមិនឈ្នះអាស្រ័យនេះបាន ជាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាការងារមនុស្សធ្វើនឹងគឺធ្វើដោយ កាយដោយវាចាចិនការងារមានពីរ អាមួយការងារយើងធ្វើដោយកាយវាចាចិត្តជាបែបទុច្ចរិតអំពើអាក្រក់ប្រកັບសម្រាប់លួចប្លន់អីគេបៀតបៀនគេថាហ្នឹងសត្វតែអាក្រក់កាយណាសម្ដីយើងនិយាយក្រក់កោះបោកបោកចំណែននិន្ទាគេស្ដីនិយាយអុចអាញុះញង់គេស្ដីនិយាយសម្ដីសម្ដីអាក្រក់នេះវាកើតវិចិត្តរបស់យើងនឹងអភិជាសម្លឹងចង់បានទឹក អ្នកដតីណាអភិជាវិសមៈលោភៈហ្នឹងគឺសេចក្តីលោភហ្នឹងហួសប្រមាណហ្នឹងសម្លឹងឃើញត្រឹបអ្នកដតីហ្នឹងអាហ្នឹងសត្វតែជាអកុសលដែលប្រពន្ធអស់ហាមកុំអោយយើង បង្កើតពូអកុសលប្រកបដោយទ្វាទាំង3លុបមកឲ្យធ្វើជាកុសលសម្អាតកាយសម្អាតវាចាសាចិត្តហ្នឹងដែលលោកទឿនថាគួរធ្វើកុសល គួរប្រព្រឹត្តព្រហ្មចរិយធម៌ក្រិនជាទីពឹងរបស់យើងដែលទៅលោកខាងមុខនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងអញ្ចឹងធម្មបរិយាយ ក្នុងការនេះក៏បានវែងឆ្ងាយទេប៉ុណ្ណឹងឯងកិនតែជួយដាស់តឿនទាំងអស់គ្នាអើត្រូវធ្វើខ្លួនឯងហើយពុទ្ធសាសនាគ្មានអ្នកណាជួយបានទេជួយខ្លួនឯង ធ្វើការងារខ្លួនឯងទីពឹងខ្លួនគឺទីពឹងកាយវាចាចិត្តរបស់ខ្លួនឯងខ្លួនទីពឹងខ្លួន មនុស្សទូទៅនៅលើសាកលលោកបើមិនធ្វើការដោយកាយដែលវាចាចិត្តអត់មានរស់បាននេះគ្មានទ្រព្យគ្មានសម្បត្តិគ្មានចំណេះគ្មានវិជាអីបានទេពុទ្ធសាសនាពុទ្ធបញ្រិនឲ្យធ្វើការងារទេមិនបញ្រិនឲ្យដើរសុំគេទេបើអ្នកដែលសុំគេនេះសម្បូរណាស់ បើសុំក៏មិនដែលបានសុំគេថាមិនសក់ខ្មៅទៅអសក់សមមិនដែលឃើញណាណាយកតែក៏នៅតែមិនជប់សុំសម្បត្តិត្រូវអេធ្វើតែខ្លួនឯងដោយកាយវាចាចិត្តរោចង់ស្ដាប់ដួលចោះក្រោតអាហ្នឹងជាទូកម្មមកអត់ពេលថាហ្នឹងបានព្រះអញធ្វើទៅសុំណាណា គេឲ្យហ្នឹងហ្នឹងវិញចាអត់មានសុំគេតែអ្នកណាញោមណានៅតែដើរសុំគេមិនមែនពុទ្ធបរិស័ទទេមិនកូនរបស់ពុទ្ធ មិនសាច់ញាតិអស់ពុទ្ធទេអានេះជារយៈឲ្យច្បាស់លាស់ចា៎អានទី1ទី2ពុទ្ធសាសនាមិនតាកតងខ្មោចទេតាកតងមនុស្សអស់ពីចំណុចសំខាន់ដែលធ្វើធម្មបរិយាយបញ្យលក្នុងទីនេះណាបានការបរិយាយនេះសម្រាប់បាសកកុំញអត់បានទទួលស្ដាប់ដឹងឬអត់ប្រយោជន៍អីទេសិលសម្រាប់តែអ្នករស់ទេ ដែលយើងត្រូវនឹងធ្វើដំណើរទៅតាមគាត់នឹងនៅតែមួយទៀតចូលតែគ្នាណា មិនចេះប្រុងប្រយ័ត្នខំរកទ្រព្យរកសម្បត្តិកុសលដែលយើង មានជីវិតរបស់យើងខំរកទ្រព្យសម្បត្តិដើម្បីចិញ្ចឹមជីវិត យើង ផងកូនចៅសតកិត្រៀមអញ្ចឹងយ៉ាងណាមិញឲ្យយើងស្លាប់ក៏ត្រូវសងកុសលដើម្បីជាទៀងទីពឹង ប្រសម្មាសម្ពុទ្ធត្រង់សម្ដែងថាបញ្ញានិបរលោកាស្មឹងប្រតិថាហនរិបានៃណੰបនទាំងឡាយរមែងជាទីពឹងរបស់សត្វទាំងឡាយក្នុងបរលោក អបរៈលោកអ្នកយើងងាប់ណាពីមនុស្សលោកទៅកាន់លោកខាងមុខលោកខាងមុខអបរៈលោកក្រន្ទីពឹងរបស់គ្នាហ្នឹងចឹងសូមបញ្ចប់សេចក្តីប៉ុណ្ណឹងចាសូមញោមញាតទាំងឡាយគ្រប់គ្នានឹងស្ដាប់ដោយបញ្ញាហើយក៏ពិចារណាតទៀតប្រាថ្នាកាថាតិបាយក៏ងាយងាយរិះរិះស្រួលតែនឹងយល់ដែរប៉ុន្តែហេតុធ្វើថាអេចាំចាសន្ធ្វើកុនហើយ នឹងពពុទ្ធលោកថាប្រមាពាក្យបណ្ដាំរបស់ព្រះសម្ពុទ្ធជាគ្រូយើងចុងក្រោយ បំផុតក៏បច្ឆិមពុទ្ធវចនៈពាក្យពៅបំផុតចុងក្រោយ ដែលបែកពីយើងទៅអង្គផ្ដាំថាមនីលអនន្តឥឡូវនេះថាគាត់ប្រាប់អ្នកទាំងឡាយរាល់គ្នាតសង្ខារទាំងឡាយនឹងមានសេចក្តីសាបសូន្យទៅជាធម្មតាហើយ ដូច្នេះអ្នកទាំងឡាយត្រូវធ្វើកិច្ចការទាំងពួងឲ្យ សម្រេចដោយសេចក្តីមិនប្រហែសទ្វេមិនបណ្ដាំចំក្រោយហើយបើធ្វើឲ្យ សម្រេចគឺត្រូវសន្សំកុសលត្រូវប្រព្រឹត្តព្រហ្មចរិយធ្វើឲ្យមុនស្លាប់អានោះឲ្យវាសម្រេចមុនស្លាប់បើតែស្លាប់ឲ្យគ្មានពិធីទេនឹងសូមបញ្ចប់សេចក្តីត្រឹមតែប៉ុណ្្នឹងហើយសូមអនុមោទនា ធ្វើអីទេអាចារ្យណាយើងមកអង្គុយអាចារ្យប្រើណាណាតាមអាចារ្យញាក់យើងធ្វើអីទេធ្វើតាគួរចាញ់ចូលជាបន្តទៅ ប្រសងនឹងបាំងស្គលទៅតាមប្រពៃណីទំនៀមទម្លាប់ពុទ្ធសាសនាដែលយើងតែងធ្វើមកនោះពិធីបាំងស្គលនេះគឺស្វាធ្យាយនៅ សង្វេជនីអូអីបាំងស្គលនេះបើសូត្រតែបល័យសតក៏អ្នកស្ដាប់មិនដឹងថាស្អីទេមិនត្រូវតែប្រែជាភាសាខ្មែរដើម្បីឲ្យញញៀតស្ដាប់គ្រប់គ្នាយល់ចឹងតាមបានទេហើយបើចង់សុំឲ្យសម្អាតកាយវាចាបាប់ស្គីមកស្ដាប់ដោយសេចក្តីគោរពដោយសេចក្តីប្រយ័ត្នបំផុតបាទមីក្រូប្រគេនលោកមួយមក នមោតស្សៈភិក្ខវេតោអរហតោសម្មាសម្ពុទ្ធតាសភិក្ខវេតោអរហតោសម្មាសម្ពុទ្ធាសនមោតា រហតោសម្មាសម្ពុន្ធាសានិគិមៈធម្មោនិកមយសធម្មោเอกกลาสัตธรรมโมสาเปียสโลก វកាសៈអេសេវៈធម្មយតិទាំងអនេចតាធัวណាដែលមានឈ្មោះចតាធัวគឺសភិប្រែប្រួលទីចតាត្រ អូទេមេជាតិសំអ្នកនិគមឬនឹងថាជាសម្រាប់ត្រកូលតែមួយមួយក៏មែនទេអនិច្ចតាធរនិអូជាតរសម្រាប់ សត្វព្រមទាំងទេវតាមាព្រមទាំងអគ្រប់រូបអ្នកគិមតមមនិកមេសត្វអមនចាអេកកលាសត្វអមសាមពាសលោកាសសតេ ធម្មយតិទាំងបតងកតាធរណាដែលមានឈ្មោះថាតងកតាធរតងតងកតាធរនេះ មិនមែនជាទើសម្រាប់អ្នកស្រកតែមួយមួយទេមិនមែនជាទើសម្រាប់អ្នកនិគមតែមួយមួយនឹងថាជាទើសម្រាប់ត្រកូលតែមួយមួយក៏មិនមែនទេតុកតាធัว ធัวសម្រាប់មនោសាទព្រមទាំងទេវតាមាព្រមទាំងអគ្រប់រូបអ្នកគាមតមោនិកមាសម្មោនិចា ពេកយ៉ាងអេកកុលាសតអមោសាពាសលោកាសសតេវកាសអេសេវតអមតិទាំងអនន្តតាធនាដែលមានឈ្មោះថាអនន្តតាធគឺសពិមិនមែនជា ខ្លួនអនាតតាធនេះមិនមែនជាធសម្រាប់អ្នកស្រកតែមួយមួយទេមិនមែនជាធសម្រាប់តែមួយមួយទេឬនឹងថាជាទើសម្រាប់ត្រកូលតែមួយមួយក៏មិនមែនទេអនន្ត ជាទោសម្រាប់មនុស្សសានព្រមទាំងទេវតាទាំងអងក្របរូបភេនុបិណ្ដូបមង្រូបាំងវេទនាជាកោបមាម បំមាញ់គឺតាលេចពន្ធធូមានរូបមានសេចក្តីប្រៀបធៀបនឹងដំណៃក្របអូតើមេតនីមានសេចក្តីធៀបនឹង ពេញទៅដែលបងឡើងព្រួយព្រួយសញ្ញាមានសេចក្តីត្រៀបធៀបបណ្ដាកូនសង្ខារទាំងឡាយមានសេចក្តីព្រៀបធៀបនឹងដើមចេកវិញ្ញាណមានសេចក្តីព្រៀបធៀប និងកលមេយាសេចក្តីប្រៀបធៀបនៃខណ្ឌទាំង5នេះគឺព្រះសម្មាផៅពងដល់ពងខ្ពស់ដូចជាព្រះអាទិត្យព្រះអង្គទ្រង់ សំដែងហើយអនិច្ចាវតសង្ខារាឧបាទវយធម្មិណោឧបញ្តេតេសង្វោបសម្មាសុខោសង្ខារធัวទាំងឡាយមិនទៀងមែនពេនមានកិរិយាកា នឹងទៅវិញជាធម្មតារមែងកើតឡើងហើយរលន់ទៅវិញលូតែរលន់ខាទាំងឡាយនោះហើយទៅបាននៅសេចក្តីសំគ្រប់យ៉ាងអជិរੰងវត្តយ៉ាងកាយោបតវੰង កវេញាណោនិរាតថាំងវកលੰងកាយនេះមិននៅយូរប៉ុន្មានឡើយតែមានវេញាណទៅប្រាហើយជាកាយគឺគេបោះបង់ចោល សង្កត់នៅលើផែនដីដូចជាអង្កត់អស់រោគប្រយោជន៍មានអាយុឧស្មាចវេញញាណាងយតិកាយ៉ាងចហន្ថតតិសេតនិរត្ថੰ អាយុក្តីភ្លើងធាតក្តីវិញ្ញាណក្តីតែលះបង់នៅកាយនេះហើយកាយនេះក៏ដល់នៅសេចក្តីមិនគួរនឹងຕົក ដាក់ឲ្យនៅលើផ្ទះសំបែងបានឡើយនាំយកទៅចោលឲ្យដេកសង្កត់នៅលើប៉ែនដីក្នុងកាលនោះឯងដូចជាអង្កត់អរោប្រយោជន៍ គ្មានឡាយៈថាទន្ដេអ្នកកោបាលោគិយវោបាចេតិកោចរិយចមាចអយោអយំបាចេតិបា ណេណាងកងវាលគោគៀងគោទាំងឡាយដោយអាញាគឺដំបងឬរំពាត់យ៉ាងណាមិញចូលយាគឺ សេចក្តីត្រត់ត្រងក្រំគ្រានឹងមច្ចរាយគឺសេចក្តីស្លាប់ក៏គៀងទៅយុរបស់សត្វទាំងឡាយយ៉ាងនោះឯងអ្នកទាំងឡាយទាំងបុរសទាំងស្ត្រីនោះ នៅប្រយោជន៍បាននៅសេចក្តីសុខសម្រាប់ក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគសេចក្តីសុខព្រមទាំងញាតទាំងឡាយគ្រប់គ្នា ជាយមញាតជាចំនួនច្រើន ដែលតែងតែយល់វាមិនត្រឹមត្រូវណាយល់ខុសអាវុធឲ្យសាមមានអ្នកដែលមកនាំប្រាប់នោះឲ្យកាន់តែខុសខ្លះថា មនុស្សដែលស្លាប់ទៅហើយមិនទាន់ទៅឯណាទេវិញ្ញាណនៅកវែលកវែលតែចិនរៀងផ្ទះនេះឯងចាំរំពឹង មើលថាកូនចៅញាតិមិត្តគេនឹងធ្វើបន់ ឈាបនកិច្ចខ្លួននឹងយ៉ាងណានោះចាំមើលកូនចៅគេធ្វើពិធីនឹងក្នុងឱកាសថ្ងៃនេះជាថ្ងៃដ៏ប្រសើរវិសេសបំផុតអត្តមាភាពសូមជម្រាបថាអ្នកដែលលះលោកទៅហើយអិតបាន ដឹងបានឮអិតបាននៅក្រវែលក្នុងផ្ទះក្នុងភូមិអីទេនេះជាពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់សម្ដែង ព្រោះមនុស្សដែលលះលោកទៅហើយមុននឹងបាត់បង់ជីវិតវិញ្ញាណចេញទៅ គឺបុគ្គលនឹងត្រូវរេរោគភពថ្មី ដែលត្រូវទៅកាន់ទីនឹងហើយ តាមពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកធាពុបមាបិដោជាសត្វតង្កូវបាក់ខ្នងធម្មតាតង្កូវបាក់ខ្នង បើវានឹងត្រូវបោះជាងហ៊ាន បន្តទៅមុខទៀតឬទៅតោងមេឃណាឈើណាទៅទៀតវាត្រូវអើតក្បាលខាងមុខចាជើងខាងក្រោយវាទប់ជាប់នឹងបង្គងចាក្បាលខាងមុខអើតឡើងតាំងរេងាករេរចារោមមេឃណាមេឃឈើណារបស់ណាដែលទីពឹងបានសម្លឹងឃើញច្បាស់លើហើយបានក្បាលខាងមុខជើងខាងមុខនៅចាប់ចោល អានឹងទៅកាន់ភពថ្មីដែរតែចាប់ចោលគឺឃើញភពដែលត្រូវកើតបានលែងជើងទៅឋាននៅនឹងភពនឹងទីភពថ្មី តែក្រណយើងមិនដឹងថាបុគ្គលនឹងទៅឋានក្នុងភពណា ទីណាក៏ដែរណាយើងអត់ដឹងទេអានឹងកាន់ជាការដែលព្រះសម្មាសម្ពុទ្ធឧសន្តែងប្រាប់អបិញ្ចឹងហើយតើមានអ្វីដែលនឹងអាចនៅរំពេចរំពឹងមើលថាកូនចៅ ធ្វើកម្មវិធីឯនឹងខ្លួនឯងអត់មានអីទេនឹងសម្រាប់តែបញ្យល់ឲ្យច្បាស់លាស់ឈប់ទៅជឿគេថាងប់ហើយនៅពេលរំពឹងមើលកូនចាស់នឹងសំញុនញាជាអត់មានទៅដឹងអីទេសំបីកូនចៅយំបោកខ្លួន ត្រាំដីទៅដល់រូងរំសាយកែសាសក់នំយំទៅល្បាត់ស្មារតីអ្នកដែលលោកអត់បានដឹង អត់បានទទួលដឹងឮអីទៅសោះត្រង់នេះចង់បញ្ជាក់ថាពុទ្ធសាសនានោះមិនទាក់ទងអីនឹងខ្មោចទេខ្មោចដែលងាប់ហើយអត់លះលោតែមិនទាក់ទងអីនឹងសាសនាទេគឺវិញ្ញាណទៅកាន់ទីភពថ្មីហើយកតិតងបាននឹងពុទ្ធសាសនាតែកាលដែលកើតមានជីវិតរស់ដូចមនុស្សយើងទេ កាត់ប្រព្រឹត្តអំពើកុសលកម្មផ្សេងផ្សេងមានការធ្វើទានរសាសិលចម្រើនភាវនា ចម្រើនវិបស្សនាអីជាដើមនៅជាមនុស្សអានឹងហើយកាត់សន្សំពូជធាបុណ្យនឹងសម្រាប់ក្រិនជាទីពឹងក្នុងពេលដែលកលះលោកទៅកាន់លោកខាងបើតដាច់ខ្យល់អត់មានមេតិតោងអីបានទៀតទេសូមឲ្យញោមញាតនេះឈប់យល់ខុសទៀតពុទ្ធសាសនាមិនតិតោងនឹងខ្មោច ថាចុះបើមិនតាកតងនឹងកម្ពុជាយើងប្រពកម្មវិធីនេះទៅម៉េចថានឹងកម្មវិធីមនុស្សរស់តែគេធ្វើណាកូនចៅសាច់ញាតិដែលរស់តែគេធ្វើណាជាកិច្ចតបស្នងសងគុណរបស់ពុព្វការីជនសមយលអញ្ចឹងណាបងជាងកាលយើងធ្វើតិកេណានុបទាន ការឧទ្ទិសបុណ្យទៅទៀតអ្នកដែលស្លាប់ហើយអត់ទាំងដឹងបានទទួលទៀតក៏ទៀតសម្បជាឲ្យច្បាស់ដល់ចឹង អានឹងជាកិច្ចរបស់ពន្យើងទេអ្នករស់ដែលត្រូវធ្វើនោះនឹងសំជ្រាបចាស់អើយដូចជាការដែលព្រះសង្ឃលោកនិមន្តមកនេះថានិមន្តព្រះសង្ឃមកបាំងស្គលការបាំង